ជំរាបសួរបងប្អូនជំរាបសួរបាទមកទៀតហើយជ្រាបឱកាសបាទស្មើនេះម៉ោងប្រហែលជាបាទម៉ោង8ជាងហើយយប់បងប្អូនហ្នឹងហើយឥឡូវខ្ញុំមានឧបករណ៍បាទឧបករណ៍មួយមកចែកម្លែកបងប្អូនហ្នឹងហើយឧបករណ៍នេះគឺជាឧបករណ៍បាទយើងបើថាយើងនិយាយខ្លីៗគឺជាប្រភេទបាទនាឡិកាវាស់ ឧបករណ៍អេເລັກត្រូនិកនឹងឯងតែអានេះស្រីចាស់ណាបាទឥឡូវខ្ញុំមានប្រភេទស្រីថ្មីមកបង្ហាញបងប្អូនបន្តិចហ្នឹងហើយមកចែកម្លែកហ្នឹងហើយហើយមានបងប្អូនខ្លះគេថាឲ្យខ្ញុំហ្នឹងជួយធ្វើវីដេអូឲ្យគាត់មើលផង បាទឥឡូវខ្ញុំបើកមកហើយហ្នឹងហើយស្អកកបន្តិចនៅនឹងក្រុនបាទភ្លៀងភ្លៀងភ្លៀងផងក្តៅផងបងប្អូនឥឡូវខ្ញុំដាក់ណាបាទហ្នឹងហើយសភៅណែនាំគេហ្នឹងហើយជាទូទៅយើងប្រើយើងចេះប្រើហើយ បាទមកអេមហ្មងបងអូនមកអេមបាទអេមហ្មងគឺប្រភេទដូចទូរស័ព្ទហ្មងវាប្រភេទអូតូហ្មងបងអូនបាទវាប៉ិនទូរស័ព្ទដែរបាទហ្នឹងហើយអូខេអានេះបាទឧបករណ៍នេះគឺយើងវាស់បាទជាងអេលិចត្រូនិកត្រូវទៅវាស់អានេះបាទវាស់ឧបករណ៍អេលិចត្រូនិកទាំងអស់ហ្នឹងគឺប្រភេទអូតូ ហ្នឹងហើយនិយាយបើខ្ញុំប្រញាប់បន្តិចគឺកុំអោយវីដេអូហ្នឹងវារាងវែងបាទខ្ញុំនៅតេស្តឧបករណ៍ទៀតបាទវាប្រភេទអូតូបាទគេមានស្រោមបាទមានស្រោមស្អាតណាស់បាទស្អកก่อนបន្តិចបាទមានស្រោមដាក់ហ្នឹងហើយឥឡូវខ្ញុំគិតថាដាក់ថ្មវាហើយនឹងខ្ញុំនឹងតេស្តឲ្យមើលតែម្ដងបាទខ្ញុំយកទូលវិសបន្តិចហ្នឹងហើយ នេះបាទដាក់ថ្មប្រភេទនេះបងប្អូនថ្មប្រភេទថ្មតេឡេយើងទូទៅបាទអឺ 3A បាទបាទ A3 A3 ហ្នឹងហើយយើងដាក់ទៅពីកូនហ្នឹងហើយវាប្រភេទសេរីថ្មីចែកទេសថ្មីគឺវាងាយស្រួលនឹងការប្រើបងប្អូនហ្នឹងហើយយើងមិនបាច់ថាទៅទៅចុចទៅសេរីរកកន្លែងវាស់អា ឧបករណ៍ណាមួយយើងត្រូវស្រីវាស់វាមិនចឹងណាបាទឥឡូវឡើងហើយខ្ញុំបិទសិនបាទខ្ញុំបិទសិនហ្នឹងហើយដាក់ស្រោមឲ្យសិនបាទហើយអានេះខ្ញុំដាក់មកខាងបាទស្ភៅណែនាំហ្នឹងហើយមើលឧបករណ៍វាមានអីខ្លះអូខេហ្នឹងហើយបាទខ្ញុំសូមបង្ហាញអានេះតិចចុះអានេះវាមានវាស់គេហៅស្អីគេហៅអី ផ្ទៃតណ្ហភាពគឺក្តៅហើយនឹងត្រជាក់បាទខ្ញុំសាកអានេះបន្តិចចុះបាទបញ្ញាប់បន្តិចទៅហ្នឹងហើយដោតខាងនេះបាទហើយខាងនេះខាងដកអូខេខ្ញុំបាត់វីដេអូផ្លែតខ្ញុំទៅយកទឹកក្តៅនិងទឹកត្រជាក់ដើម្បីវាស់ឲ្យមើល ហ្នឹងហើយបាទនេះខ្ញុំបានយកទឹកក្តៅនិងទឹកត្រជាក់មកហើយហ្នឹងហើយបងប្អូនកែវមួយនេះទឹកគឺប្រភេទទឹកត្រជាក់នេះអឺអានេះទឹកក្តៅនេះទឹកត្រជាក់បងប្អូនឥឡូវសាកសាកវាស់មើលបាទឥឡូវបើកពីស្រោមដូចគ្នាហ្នឹងហើយកដាស់គេបិទត្រង់វាឥឡូវបើកមើលបាទមិនចឹង អូវាមានបាទអានេះបាទបើថាយើងវាស់យើងត្រូវចុចវាមានពតង់មួយបាទហ្នឹងហើយឥឡូវខ្ញុំដាក់ទឹកក្តៅសិនចុះទឹកក្តៅមើលក្តៅហ្មង68អង្សាបាទក្តៅខ្លាំងឥឡូវខ្ញុំវាស់នេះមើល បាទវាស់អាហ្នឹងវាយ៉ាងខុសបន្តិចព្រោះវាមានពន្លឺចឹងទៅវាអត់ដូចយើងជ្រលក់ដោយត្រង់ណាបាទនេះទឹកត្រជាក់ហ្នឹងហើយទឹកត្រជាក់26ហ្នឹងហើយប្រហាក់ប្រហែលហ្នឹងហើយចាំមើលដាក់នេះវិញបាទខ្ញុំដាក់ទឹកត្រជាក់ទឹកត្រជាក់22បាទ22អង្សា បាញ់អានេះទៅវារៀងខុសគ្នាបន្តិចព្រោះវាមានការដូចថាវាពន្លឺវាដូចថាវាជះមកវិញអញ្ចឹងវាអត់សូវស្មើប៉ុន្មានតែនេះវាវាត្រង់ជាងបងប្អូនអូខេខ្ញុំសូមយកនេះទុកខាងសិនបាទឥឡូវមកចូលរឿងខាងវាស់ឧបករណ៍បាទខ្ញុំនឹងវាស់ឧបករណ៍ពួកនេះបាទទាំងអស់នេះគឺវាស់ដោយប្រព័ន្ធអូតូតែម្ដងបាទយ៉ូត ហ្នឹងហើយហើយយកតូចយកធំបាទហើយនឹងកងដងតូចកងដងធំនេះធ្វើខ្ញុំដកនេះចេញសិនខាងយកខ្សែវាដាក់មកគឺចង់បញ្ជាក់ថាសម្រាប់បាទសម្រាប់យើងវាស់ឧបករណ៍នីមួយៗហ្នឹងយើងចុចបាទយើងចុចរើសឲ្យវាផ្ដាច់ ផ្ដាច់មួយណាមួយហ្នឹងក៏បាន តែបើយើងចុចប្រព័ន្ធអូតូទៅក៏បាននេះអានេះឥឡូវចូលប្រព័ន្ធអូតូហ្នឹងបងប្អូនអូខេឥឡូវខ្ញុំដាក់ខ្សែអូមិនទាន់ដោះគម្របវាបាទនឹងហើយបាទឥឡូវអានេះអីគេនៅស្រោមបាទដោះចេញអស់ទៅឥឡូវខ្ញុំនៅក្នុងប្រព័ន្ធអូតូបាទហើយ គ្រប់យ៉ាងវាអូតូទាំងអស់បងប្អូនហ្នឹងហើយខ្ញុំសាកអានេះសិនបាទភ្លើង220ហ្នឹងបងប្អូនភ្លើង220ឥឡូវពូលនេះពូល220វ៉ុលហ្នឹងហើយយើងដឹងហើយភ្លើងមកហើយ220អូខេឥឡូវសង្កេតអ៊ីត្រង់បងប្អូនឥឡូវខ្ញុំនៅក្នុងអូតូណា ហ៎ត្រង់វាចេញពណ៌ក្រហមបងអូនឃើញដែរបាទខ្ញុំបាំងពូបន្តិចចេញពណ៌ក្រហមហ្នឹងមានន័យថាភ្លើងហ្នឹងភ្លើងគ្រោះថ្នាក់ បាទអានោះ204ភ្លើងនៅហ្នឹងបាទស្មើនឹងវាធ្លាក់បន្តិចអូខេឥឡូវខ្ញុំដាក់ចេញសិនហើយមួយទៀតខ្ញុំយកអាគុយបាទអាគុយហ្នឹងហើយ ប្រភេទអាគុយលីស្យូមវាស់អាគុយប្រភេទណាក៏បានបងប្អូនបាទឥឡូវខ្ញុំវាស់អាគុយបាទបូកនៅខាងណាណាអាគុយហ្នឹង13វ៉ុលចុច27បាទហើយយើងដាក់ខាងឆ្វេងស្ដាំណាក៏បានដែរបើខុសអញ្ចឹងទៅបាទវាចេញសញ្ញាដកនៅជ្រុងនេះមិញណាចេញសញ្ញាដកបាទ ចេញសញ្ញាដកអញ្ចឹងមានន័យថាយើងដាក់ខុសបូកដកហើយហើយបើយើងដាក់ត្រូវទៅវាអត់ចេញសញ្ញាដកទេអញ្ចឹងមានន័យថាបូកដកហ្នឹងត្រូវតាមបកគោលដែលគេឲ្យអូខេយើងយកគួចចុះសិនបាទហើយមិញបាទឥឡូវខ្ញុំវាស់ថ្មលិធៀមនេះបាទថ្មលិធ្យូមនេះប្រភេទប្រភេទថ្ម3វ៉ុលជាងបាទ3វ៉ុលទៅ4វ៉ុលតិចតិច បាទណាបាទវាយ4វ៉លហ្នឹងឯងពោះថ្មនេះពេញភ្លើងពេញអូខេដាក់ម្ខាងហ្នឹងហើយហើយវាស់អីទៀតអាឥឡូវខ្ញុំវាស់ខ្សែភ្លើងនេះខ្សែភ្លើងពីខ្សែនេះតើបងប្អូនដឹងទេថាមួយខ្សែមួយណាដែលដាច់ហើយតែអញ្ចឹងយកដឹងទេមែនទេយើងត្រូវការនេះការវាស់អូតូគ្រប់យ៉ាងបងប្អូន អត់ដែរញ៉ាំសំលេងបាទ00ហ្នឹងគឺមានថាខ្សែនេះអត់ដាច់ទេបាទហើយរបស់មួយនេះបាទអត់ដែរឆឹងមានន័យថាខ្សែហ្នឹងដាច់ខាងក្នុងហើយតែយើងមើលមិនឃើញទេបើគ្មានឧបករណ៍នេះរបស់មិនអញ្ចឹងមែនទេបងបងប្អូនអញ្ចឹងខ្ញុំធ្វើមករួចស្រេចហើយបើខ្ញុំកាត់រួចខ្ញុំសោកទៅកុំឲ្យវាប៉ះគ្នាគឺធ្វើឲ្យដូចខ្សែភ្លើងដាច់បាទអូខេដាក់ចោលម្ខាង នឹងហើយមួយទៀតបាទប៊ូស៊ីបអើមិនមែនប៊ូស៊ីបទេអឺត្រូវហើយបាទត្រូវហើយប៊ូស៊ីបប៊ូស៊ីបនឹងប្រៀបធៀបដូចខ្សែភ្លើងបាទដាច់ឬមិនដាច់ជាងឯងឥឡូវខ្ញុំវាស់ប៊ូស៊ីបហើយបងប្អូន00មានន័យថាប៊ូស៊ីបនឹងល្អអត់ដាច់បាទអូខេទ្រុសទ្រុសបងប្អូនប្រញាប់ហ្នឹងហើយប្រញាប់បន្តិចពួកកុំឲ្យវីដេអូហ្នឹងវែងពេកបាទឥឡូវ ខ្ញុំវាស់កងដងប្រភេទកងដងតូចតិចចុះបាទអឺ150មីក្រូនឹងហើយ250 250វ៉ុលឃើញដែរគឺវាអូតូទាំងអស់ហ្នឹងហើយវាអូតូទាំងអស់បងប្អូន ហើយវាស់អាធំទៀត គឺបងជាងគេដឹងហើយបើយើងជាជាងយើងដឹងហើយថាក្បួនវាស់របស់វាគេវាស់មិនខ្មិចណាអាធំអាធំឆឹងអញ្ចឹងអាធំខូចទេអូខេខ្ញុំគោះគ្នាសិនគេលោវានៅស្គាល់អាតូចនេះឡើយគេអាធំខូច បាទឥឡូវមកវាស់យោតទៀតបងប្អូនបាទយោតហ្នឹងហើយវាស់យោតតូច00បាទខាងណាយើងមានន័យថាយើងវាស់ត្រូវ ហើយបើថាយើងបច្រាស់វិញណែឃើញទេ យោតនឹងលេខប៉ុណ្ណឹងហើយបើថាយើងចង់វាស់ឲ្យដឹងថាមួយគឺមួយអញ្ចឹងគឺយើងចុចវាមានសញ្ញាចុចមួយនេះ S E L នេះគឺសញ្ញាចុចឲ្យយើងរើសមួយមួយហ្មងអានេះវាស់អូមអញ្ចឹងទៅបាទនេះវាស់យោតអញ្ចឹងទៅបងប្អូនហ្នឹងហើយវាស់យោតដោយត្រង់អញ្ចឹងទៅមិនមែនអូតូទេណាហ្នឹងហើយយើងវាស់យោតដោយត្រង់ណាហើយយើងបច្ច្រាស់ ណាតែពេលប្រចាស់វាអត់ដើរអានេះយើងវាស់យកដោយត្រង់ហ្មងហើយអាពេលអូតូហ្នឹងវាដើរខ្លះអត់ខ្លះហ្នឹងគឺគឺក្បួនជាងហ្នឹងគេដឹងហើយថាវាដើរហ្នឹងលេខប្រមាណខូចឬលេខប្រមាណល្អបាទអូខេហើយតូចធំអីគឺវាស់បាននេះគ្នាណាយើងត្រឡប់រកណាលេខវាឡើងបងប្អូនណាវាអូតូទាំងអស់ហ្នឹងហើយបើខុសវាអត់ដើរវាអូតូបានទាំងអស់ អូខេឥឡូវខ្ញុំមកគឺវាអញ្ចឹងបងប្អូនបាទធម្មតានីការយើងទូទៅ យើងវាស់អីយើងត្រូវសេរីពួកអានេះមែនទេហ្នឹងហើយតែអានេះប្រភេទជុលវាសេរីចាស់ហើយតែវានៅល្អខ្ញុំនៅឆ្លាញ់វានៅឡើយហ្នឹងហើយពោះវាយើងងាយជាងពោះយើងស្គាល់វាពីដើមឡើយគឺប្រភេទនេះបាទហើយដោយប្រភេទនេះអីវាប្រភេទ digital ដូចគ្នា តែយើងត្រូវ បាទពវលរដូចគ្នាមិនចឹងណា តែឥឡូវគេចេញមកជាប្រភេទអូតូហ្មងបាទអូតូហ្នឹងហើយយើងចុចអូតូចុចដាក់អីចឹងទៅវាឡើងតាមហ្នឹងអ្នកចេញអូតូសេចតែយើងយកទៅប្រើការជាទូទៅគឺអូតូហ្នឹងហើយហើយអានេះជាសិភៅណែនាំបន្ថែមលំអិតបន្ថែមបាទខ្ញុំអត់បានអានឲ្យឲ្យអស់ទេព្រោះវាច្រើនបន្តិចហ្នឹងបងប្អូនបាទអឺស្អីទៀត ហ្នឹងហើយមានបាទវាមាន7ដែរវាមាន7បាទយើងចុចហើយជាប់ទៅវាមានភ្លើង7បាទយើងសម្រាប់ប្រចាំងពេលយើងវាស់ភ្លើងយើង ក្នុងទូក្នុងអីហ្នឹងយើងប្រចាំងមើលបាទហើយចុចយើងចុចឲ្យជាប់មួយទៅទៅវាក៏លត់វិញហើយនេះសម្រាប់ យើងវាស់រួចយើងចុច យើងចុចមើលវាបើយើងប្រឡែងដៃមកជាទូទៅយើងប្រឡែងដៃមកអឺឧទាហរណ៍ថាយើងវាស់ខ្សែភ្លើងចុះបាទយើងវាស់ខ្សែភ្លើងទៅឥឡូវយើងចងជាប់សិនពេលយើងប្រឡែងដៃទៅឲ្យយើងចុចអាហ្នឹងទៅវាជាប់នឹងលេខហ្នឹងឃើញទេ មានតែជាប់លេខហ្នឹងបាទបងប្អូនមានតែជាប់កុំឲ្យយើងភ្លេចពេលយើងវាស់អីមួយអញ្ចឹងទៅជាងកាលយើងប្រញាប់វាស់អញ្ចឹងទៅហើយយើងចុចបញ្ជាប់ទៅគឺយើងដឹងថាយើងយើងចាំលេខវាអានេះប្រហែលអានេះប្រហែលអញ្ចឹងណាហ្នឹងហើយចុចមួយទៅប្រឡែងវិញបាទអូខេអឺហ្នឹងហើយអរគុណច្រើនបងប្អូនអរគុណច្រើនអាមួយទៀតបងប្អូនមួយទៀតសុំតិចទៀតបាទភ្លេចអឺមានបងប្អូនយើងខ្លះចង់សួរថាម៉ាស៊ីនហ្នឹងវាស់អំពែបានប៉ុន្មានអំពែ អានេះវាកំពស់បំផុតបាន10អំពែហ្នឹងបងប្អូនមើលឃើញណាហ្នឹងហើយបាន10អំពែហ្នឹងហើយពុះខ្សែប៉ុណ្ណេះវាមិនដល់តែ50 60អំពែទេហ្នឹងហើយដូចថាយើងបើថាយើងវាអំពែយើងដោះខ្សែបាទដោះខ្សែពណ៌ក្រហមនេះមកយើងមកដាក់ខាងអំពែខាងអំពែវិញហ្នឹងហើយឥឡូវខ្ញុំឆែកអំពែថ្មបន្តិចបាទថ្មនេះ ហើយប្រភេទរបស់អំពែគេមិនអោយយើងចុចត្រាំយូរទេបងប្អូនយើងចុចចុចទៅគាត់ឲ្យដឹងថាអំពែឡើងប៉ុន្មានយើងប្រញាប់ប្រឡែងដៃមកវិញឥឡូវចាប់ដើមវាស់ខាងអំពែអឺវាឡើងក្រហមមានន័យថាប្រភេទគ្រោះថ្នាក់គឺវាឆក់គ្នាឃើញទេថ្មមួយនេះ10អំពែ10អំពែ ចង់និយាយថាលើសដំពាហើយបាននាការហ្នឹងវាវាស្រែកទឿនឲ្យយើងហ្នឹងហើយហើយបើថាយើងចង់ទៅវាស់អំពីធំធំបាទខ្ញុំណែនាំប្រើប្រភេទនេះវិញហ្នឹងហើយវាមានដូចគ្នាហ្នឹងហើយតែអំពីវាធំជាងអានេះបាន600អំពី AC ហើយនឹង DC ហ្នឹងហើយយើងប្រើប្រភេទនេះវិញតែប្រភេទនេះក៏វាហាងថ្លៃតិចទៅហ្នឹងហើយតាមតាមអា ឧបករណ៍ហ្នឹងដែលគេធ្វើហ្នឹងទៅបាទអរគុណច្រើនហ្នឹងហើយខ្ញុំសង្ឃឹមថាបងប្អូនយល់ហើយហ្នឹងហើយហើយបើថាចង់បាន បាទឥឡូវខ្ញុំសាកកំងមកប្រើសាក់មើលហើយឃើញបងប្អូនយើងសួរមកច្រើនអញ្ចឹងទៅខ្ញុំក៏ជួយមកចែកម្លែកគីឡូបងប្អូនយើងជាងចង់បាន ត្រូវការទៅប្រើប្រាស់វាយកវាទៅប្រើប្រាស់មិនមែនទៅប្រើប្រាស់វាទេយកវាទៅប្រើប្រាស់បាទហ្នឹងហើយខ្ញុំ អាចកំងបាន បាទកំងឲ្យបានអញ្ចឹងណាបាទខ្ញុំបិទសិនអូខេហ្នឹងហើយវាងាយស្រួលបាទវាទំហំប៉ាន់ទូរស័ព្ទដែរបាទខុសគ្នាតិចតួចបាទបាទអូខេអរគុណច្រើនបងប្អូនអរគុណហើយបើថាចង់បានបាទទៅប្រើអញ្ចឹងទៅអាចតាក់ទងខ្ញុំតាម comment មកក្នុង YouTube ហ្នឹងក្រុម YouTube ហ្នឹងក៏បានឬក៏តាម Facebook ក៏បានដែលបងប្អូនធ្លាប់មាន Facebook ខ្ញុំបាទអរគុណច្រើន